រឿងមនុស្សចចកកាលពីព្រៃនាយមានបរោះកំព្រាឪពុកម្ដាយម្នាក់ដែលរស់នៅជាមួយអំប្រុសរបស់គាត់ជារៀងរាល់ថ្ងៃគាត់ត្រូវបានអំប្រុសរបស់គាត់ប្រើគ្មានឈប់ឈរឡើយប៉ុន្តែគាត់មិនដែលចោះចាញ់នោះទេគាត់តែងតែតស៊ូធ្វើការងារដែលអំប្រុសគាត់ប្រាប់ឲ្យធ្វើ មិនចន្លោះនោះទេ ណែវ៉យថ្ងៃនេះយើងមិនបាននៅផ្ទះទេតើអំប្រុសអញ្ជើញទៅណាដែរ មិនបាច់ចង់ដឹងច្រើនទេ យើងទៅណាស្រេចតែយើងឯងក៏មិនចង់ដឹងអីបាទអ៊ំខ្ញុំគ្រាន់តែសួរចង់ដឹងតែប៉ុណ្ណោះប៉ុន្តែថ្ងៃនេះយើងមានការងារឲ្យឯងធ្វើឯងត្រូវតែជូតគ្រប់កន្លែងព្រោះម្សិលមិញដូចជាជូតមិនបានស្អាតសោះបាទអ៊ំតែដោយសារម្សិលមិញខ្ញុំប្រញាប់ជញ្ជូនអីវ៉ាន់របស់អ៊ំនោះអីទេមិនមកពីឯងមកជួយយើងនោះទេព្រោះឯងខ្ជិលនឹងហើយ ទេអ៊ំប្រុសគិតខុសហើយ ទៅទៅបានហើយយើងខ្ជិលប្រកែកជាមួយឯងណាស់ចាំយើងប្រាប់ការងារដែលត្រូវធ្វើបន្តទៀតឯងត្រូវតែបោកកៅអៅយើងផងថ្ងៃនេះនឹងដាំបាយធ្វើម្ហូបប្រហែលយើងមកវិញមិនទាន់ទេអូនៅមួយទៀតសួនបន្លែក្រៅផ្ទះត្រូវសោចទឹកផងបើមិនអញ្ចឹងទេគ្មានអីហូបនោះទេ បាទអំប្រុសខ្ញុំនឹងខំធ្វើឲ្យហើយថ្ងៃនេះ ត្រូវហើយ យើងមកវិញត្រូវតែហើយកុំឲ្យយើងមួម៉ៅអី បន្ទាប់ពីអ៊ំរបស់គាត់បញ្ជាធ្វើការងាររួចហើយគាត់ក៏បានចាក់ចេញពីផ្ទះអ៊ំប្រុសបានប្រើខ្ញុំដូចទិសកអញ្ចឹងគ្មានបានសម្រាប់អីនោះទេបើធ្វើមិនហើយថ្ងៃនេះនឹងត្រូវមាត់គាត់ជាមិនខានថ្ងៃមួយអ៊ំប្រុសរបស់គាត់បានធ្វើម្ហូប ដែលមានបន្លែនិងសាច់ដ៏ឆ្ងាញ់ហើយគាត់បានគិតថាយើងជាម្ចាស់ផ្ទះនេះយើងធំជាងគេ ហើយរាល់ចំណាយយើងជាអ្នកផ្គត់ផ្គង់ទាំងអស់ដោយមហូបនេះអញ្ចឹងយើងបានចំណាយច្រើនណាស់ទាំងសាច់ទាំងបន្លែអូឯងត្រឡប់មកវិញហើយមែនទេ បាទមែនហើយ ព្រោះដល់ពេលដែលត្រូវហូបអាហារហើយនោះមហូបដែលយើងបានរៀបចំទុកហើយនៅសល់តែប៉ុណ្្នឹងទេហើយអ្វីនៅសល់តិចម្ល៉េះប៉ុណ្ណឹងវាមិនគ្រាន់សម្រាប់ខ្ញុំទេ ពេលនេះយើងមិនសូវមានលុយទេយើងត្រូវសន្សំសំចៃខ្លះហើយ ក្មួយរបស់គាត់ក៏មិននិយាយអ្វីទៀតឡើយយើងភ្លេចប្រាប់ឯងថាឥឡូវនេះផ្ទះរបស់យើងគ្មានអស់ដុតនោះទេបាទអ៊ំថ្ងៃនេះខ្ញុំនឹងទៅរកវាអឺឆាប់ប្រញាប់មកវិញផងព្រោះនៅមានការងារធ្វើបន្តទៀតគាត់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីស្វែងរកអស់នៅទីនេះមិនសូវមានអុសដែលងាប់ស្រាប់នោះទេ ខ្ញុំត្រូវតែរកកន្លែងដែលមានព្រៃក្រាស់ជាងនឹងសិនបើមិនអញ្ចឹងទេនឹងគ្មានអោសម្រាប់ដុតនោះទេ អាចនឹងត្រូវមាត់អមបន្ថែមទៀតគាត់បានបន្តដំណើរទៅមុខទៀតក៏បានជួបនឹងចចកមួយ បន្ទាប់មកចចកបានហក់ខំបរោះនោះ ហើយក៏ដួលសន្លប់ទៅលើដីប៉ុន្តែរឿងដែលកាត់ឡើង បន្ទាប់នោះគឺរូបរាងបរោះម្នាក់នោះធ្វើជាវិសាសជាមួយនឹងចចកធ្វើឲ្យគេទទួលបានចក្ខុវិញ្ញាណខ្លាំងជាងមុនទៅទៀត អូហើយអ្វីបានជាភ្នែកខ្ញុំហាក់បីដូចជាចម្លែកម្លេះបន្ទាប់ពីចចកខំមានអារម្មណ៍ថាកែវភ្នែកមុខស្រួតជាងមុនទៅទៀតអាចមើលបានឆ្ងាយហើយច្បាស់នៅទីកន្លែងដែលមិនមានពន្លឺតើវាជាអ្វីទៅហើយពេលនេះមិនត្រឹមតែមានកែវភ្នែកល្អហើយសូម្បីតែច្រមុះខ្ញុំពេលនេះហាក់ដូចជាអាច ស្រូបយកក្លិនបានគ្រប់ប្រភេទទាំងអស់ទាំងទីចិត្តទាំងទីឆ្ងាយមានទាំងក្លិនផ្ការុក្ខជាតិធំតូចដីថ្ម និងរបស់ជាច្រើនទៀតដែលខ្ញុំអាចហិតដឹង គាត់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ចំណែកអំប្រុសរបស់គាត់ក៏មានគំនិតដូចមុនទៀតដោយយកមហូបតលាក់មិនចង់ឲ្យក្មួយរបស់គាត់ហូបឡើយថ្ងៃនេះក៏ដូចថ្ងៃមុនដែរយើងនឹងយកមហូបលាក់ទុកហូបពីក្រោយយើងទុកឲ្យឯងតែបន្តិចបានហើយហាហាហាពេលដែលក្មួយគាត់មកដល់ផ្ទះវិញអ៊ំរបស់គាត់ក៏បាននិយាយថាអូឯងមកហើយមហូបពេលនេះយើងធ្វើវាបានតិចណាស់នៅសល់តែប៉ុណ្្នឹងទេ ឯងឃើញប្រមាណហូបប៉ុណ្ណឹងទៅ បាទមិនអីទេមហូបតិចឬច្រើនក៏មិនអីដែរអ៊ំរបស់គាត់ក៏បានដើរចាក់ចេញទៅ តែពេលនោះក្លិនមហូបដែលអ៊ំប្រុសរបស់គាត់លាក់ត្រូវបានបរោះម្នាក់នោះហិតដឹងក៏បាននិយាយថាការពិតគឺអញ្ចឹងសោះគាត់បានយកទៅលាក់ទុកហូបខ្លួនឯងហើយមកប្រាប់ខ្ញុំថាអស់ហើយហើយអ្វីបានជាគាត់ធ្វើបែបហ្នឹង គាត់និយាយថាបើមានអ្វីហូបទៅ ពេលនេះខ្ញុំនឹងហូបវាឲ្យអស់សិនមិនទុកឲ្យគាត់ទេ ចាំមើលគាត់មានប្រតិកម្មយ៉ាងម៉េចគាត់ក៏បានហូបអស់ហើយក៏ចាក់ចេញទៅ ពេលនោះអ៊ំរបស់គាត់ក៏បាន មកមើលមហូបម្ដងទៀតហាមិនក៏វាដឹងថាមហូបយើងលាក់ទុកកន្លែងណាទៀតពិតជាគួរឲ្យខឹងមែនបុរសម្នាក់នោះ បានដើរបណ្ដើរហើយគិតបណ្ដើរហឹម ខ្ញុំមានការអត់ធ្មត់យូរណាស់មកហើយ ពេលនេះបើខ្ញុំនៅតែបន្តរស់នៅជាមួយគាត់ទៀតនឹងមិនមានសេចក្តីសុខឡើយសម្រាប់ខ្ញុំមានតែការចាក់ចែងពីគាត់ទេទើបជារឿងល្អបំផុតគាត់បានសរសេរសម្បត្តិអំពីការចាក់ចែងរបស់គាត់ទុកឲ្យអំប្រុសរបស់គាត់ហើយគាត់ក៏បានធ្វើដំណើរផ្សងព្រេងគ្រប់ទីកន្លែងដែលគាត់ចង់ទៅ ហើយក៏បានទៅដល់ព្រៃមួយគាត់បាន លឺសំឡេងឲ្យគេស្រែកជួយគាត់បានប្រញាប់ប្រញាល់ទៅភ្លាម ហើយក៏បានឃើញតោមួយក្បាលបំរុងនឹងចូលទៅខាំមនុស្សទឿជួយផងជួយផងអ្នកណាក៏បានដែរតោវាចង់ស៊ីខ្ញុំហើយមិនអីទេចាំខ្ញុំជួយ ពេលនោះបុរសម្នាក់នោះបានស្រែកក្រហមយ៉ាងខ្លាំងដែលបណ្ដាឲ្យតោភ័យរត់មកទៅអរគុណណាលោកដែលមានសេចក្តីក្លាហាន មកជួយខ្ញុំខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរមួយរយៈនេះខ្ញុំពិតជាផ្លាយខ្លាំងណាស់ មានញាណដឹងច្រើនជាងមុននិងមានកម្លាំងធម្មពលអ្វីម្យ៉ាងនៅក្នុងខ្លួនអញ្ចឹងតាំងពីចចកមួយបានខាមខ្ញុំត្រូវហើយ វាត្រូវតែអញ្ចឹងហើយព្រោះចចកនោះវាជាចចកវេទមន្តវាមិនងាយខំនរណាប្រេបដាស់ទេ វាតែតែខំអ្នកដែលមានចិត្តជួយអ្នកដតីដូចជាលោកអញ្ចឹង ហើយវាបានផ្ទេរធម្មពលវេទមន្តរបស់វាទៅឲ្យលោកហើយសង្ឃឹមថាលោកនឹងប្រើវាក្នុងផ្លូវល្អដើម្បីសង្គ្រោះអ្នកដទៃទៀតលោកត្រូវចាំពាក្យខ្ញុំថាត្រូវបែងចែកអារម្មណ៍ក្នុងការបញ្ជាធម្មពលនេះទៅតាមពេលវេលាទើបវាល្អប្រសើរបាទខ្ញុំនឹងចាំសម្ដីលោកទុកក្នុងចិត្តបន្ទាប់ពីនិយាយហើយមនុស្សទឿននោះក៏បានប្រែបាត់ទៅពីមុខបរោះម្នាក់នោះហើយបរោះម្នាក់នោះ ក៏បានធ្វើដំណើរផ្សងព្រេងទៅមុខបន្តទៀតក៏ទៅដល់រាជាណាចក្រមួយនៅក្នុងរាជាណាចក្រនោះ បានកាត់ឡើងរឿងដ៏ឈឺក្បាលមួយដែលធ្វើឲ្យព្រះអង្គពិបាកជាខ្លាំងថ្វាយបង្គំព្រះអង្គពេលនេះទ្រព្យសម្បត្តិព្រះអង្គត្រូវបានចោរបបងកាយលួចយកទៅ បាត់ទៀតហើយវាពិតជាប្រហើនខ្លាំងណាស់ចោរបបងកាយយើងនឹងតាមចាប់ឯងឲ្យបាន ឯងបានលួចទ្រព្យសម្បត្តិយើងជាច្រើន យើងនឹងមិនលើកលែងឲ្យឯងនោះទេលោកឆាប់រៀបចំកងការពារបន្ទប់ដាក់ទ្រព្យសម្បត្តិយើងទៅដាក់ឲ្យច្រើនជាងមុនចាំមើលវាលួចបានអត់ហើយប្រកាសរកអ្នកក្លាហាន ដែលអាចចាប់ចោលនោះបានផងដែរក្របទូព្រះអង្គទូបង្គំនឹងរៀបចំសូមព្រះអង្គទុកហរតើចោដំណឹងដែលចៅបានលួចទ្រព្យសម្បត្តិព្រះអង្គក៏បានរិះសាយទូទាំងព្រះរាជាណាចក្រហើយដំណឹងនេះក៏បានដឹងទៅដល់បរិជចកនោះ ព្រះអង្គចោលវាបានចូលលួចទៀតហើយចូលសម្បត្តិព្រះអង្គបានបាត់បង់ទៀតហើយព្រះអង្គពិតជាគួរឲ្យក្រោធមែនគ្រាន់តែចោលប៉ុណ្ណឹងមិនអាចចាប់វាបានខណៈពេលនោះបុរសជចកក៏បានទៅចូលគាល់ព្រះអង្គថ្វាយបង្គំព្រះអង្គខ្ញុំម្ចាស់បានលើដំណឹងថាមានចៅបំបាំងកាយមួយបាន ចូលលួចព្រះរាជទ្រព្យសម្បត្តិរបស់ព្រះអង្គហើយទូព្រះមង្គមមកថ្ងៃនេះចង់ចាប់ចៅនោះថ្វាយព្រះអង្គយើងយល់ព្រមតើលោកនឹងធ្វើយ៉ាងម៉េច ខ្ញុំម្ចាស់សូមទៅមើលកន្លែងដាក់ទ្រព្យសម្បត្តិព្រះអង្គសិនបានលោកមន្ត្រីឆាប់នាំបរិសម្នាក់នោះទៅកន្លែងកើតហេតុនោះទៅមន្ត្រីរបស់ព្រះអង្គបាននាំគាត់ទៅកន្លែងដែលចោលបំបាំងកាយនោះបាន លួចពេលទៅដល់បរិសចចកបានប្រើច្រមុះដ៏អស្ចារ្យរបស់គាត់ហិតក្លិនគ្រប់ទីកន្លែងដែលកើតឡើងនោះលោកមន្ត្រីឆាប់ធ្វើតាមសម្ដីខ្ញុំសូមលោកពង្រាយកងទ័ពទ្វេដងនៅក្នុងរាជវាំង ហើយធ្វើជាទុកច្រកមួយបញ្ឆោតឲ្យចោលនោះចូលពេលនោះយើងនឹងអាចឡំពត់ចាប់វាបានហើយឥឡូវលោករៀបចំចោះខ្ញុំនឹងទៅទូព្រះអង្គបុរសចចកបានប្រាប់មន្ត្រីរួចហើយក៏បាននាំយកគម្រោងការនេះ ទៅថ្វាយព្រះអង្គព្រះអង្គក៏យល់ព្រមតាមគាត់ នៅថ្ងៃបន្ទាប់ចៅក៏បានលួចទ្រព្យសម្បត្តិនោះទៀតព្រះអង្គពេលនេះ ព្រះរាជសម្បត្តិព្រះអង្គត្រូវបានចោលបបងកាយនោះលួចទៀតហើយគ្មានអ្នកណាចាប់វាបានទេហោះវាមិនអាចនោះទេតើចោលនោះជាអ្វីទៅ បានចាប់វាមិនបានអញ្ចឹងក្រាបទូលព្រះអង្គសូមទុកឱកាសឲ្យទូលព្រះបង្គំម្ដងទៀតចោះបាន យើងទុកឱកាសឲ្យលោកម្ដងទៀតចោះបានហើយយើងជិះក្បាលប៉ុណ្ណឹងបានហើយ យល់ស្បតែពួកឯងឆ្លាតតាមពិតល្ងន់ដូចគោអញ្ចឹងវាគ្មានចាប់បបាំងកាយអីលួចទ្រព្យសម្បត្តិព្រះអង្គនោះទេហាហាហាត្រូវហើយវាមិនមានចាប់បបាំងកាយណាមកលួចទ្រព្យសម្បត្តិអីនោះទេចៅនោះគឺជាលោកហើយបើមិនបានបរោះម្នាក់នេះមកទេ នោះយើងមិនដឹងនរណាជាចៅឡើយពេលនេះយើងនឹងដាក់ទោសលោកសេនាឆាប់ចាប់វាយកទៅដាក់ទោសទៅគុំអុយព្រះអង្គទូព្រះមង្គមដឹងខុសហើយ យើងពិតជាអរគុណលោកខ្លាំងណាស់ដែលលោកមានវិធី អាចវែកមុខរកចោលនោះបានកាលពីប៉ុន្មានថ្ងៃមុន បរោះចចកបានបញ្ឆោតមន្ត្រីនោះឲ្យទៅត្រៀមរៀបចំ កងទ័ពការពាររាជវាំងដើម្បីងាយស្រួលគាត់ទៅទូព្រះអង្គនិយាយរឿងនេះព្រះអង្គបន្ទាប់ពីខ្ញុំម្ចាស់បានត្រួតពិនិត្យបន្ទប់ដាក់ទ្រព្យសម្បត្តិរបស់ព្រះអង្គនោះហើយចៅនោះគឺជាមន្ត្រីដែលនៅក្បែរព្រះអង្គនោះទេដោយពាក្យគេនិយាយថាកន្លែងដែលមានគ្រោះថ្នាក់ គឺជាកន្លែងដែលមានសុវត្ថិភាពបំផុតតើសម្ដីលោក គឺជាការពិតទេតើលោកមានអ្វីមកបញ្ជាក់ទេ សូមព្រះអង្គធ្វើតាមទូព្រះបង្គំទៅចោះទូព្រះបង្គំនឹងចាប់ចោលនោះឲ្យបានប៉ុន្មានថ្ងៃក្រោយមករឿងទាំងនេះក៏បានដើរតាមផែនការរបស់មនុស្សចចកនោះ ចាប់បានចោលលួចទ្រព្យសម្បត្តិដែលជាមន្ត្រីដែលនៅក្បែរព្រះអង្គ ដោយលោកបានសាងគុណសម្បត្តិចាប់ចោលដែលបង្កនោះបានយើងនឹងប្រទានតំណែងជាអ្នកការពារយើងក្នុងរាជវាំងឲ្យទៅលោក ក្រាបទូលព្រះអង្គទូលព្រះបង្គំទទួលបញ្ជា បន្ទាប់ពីចាប់បានចោលនោះហើយព្រះអង្គមានហឫទ័យសប្បាយជាខ្លាំងព្រៀបបានដូចជាដកបន្លាចេញពីកែវភ្នែកអញ្ចឹងហើយបរោះចចកនោះក៏បានក្លាយទៅជាអ្នកការពារផ្ទាល់របស់ព្រះអង្គ ព្រោះតែសមត្ថភាពដ៏អស្ចារ្យដែលបានមកពីចចកវេទមន្តដែលបានខំគាត់នោះ។